ខ្ញុំអើខ្ញុំស្លាប់បាត់ហើយហើយមានបងប្អូនអត់មានម៉ាក់ប៉ាអីទេម៉ែខ្ញុំអើខ្ញុំអើខ្ញុំស្លាប់ដល់ពេលម៉ែខ្ញុំរត់ចោលអូអើស្លាប់ម្ដាយរត់ចោលបាទម៉ែរត់ចោលតាំងអាយុម៉ាអាយុខ្ញុំតាំងពីខ្ញុំនៅឥឡូវណៃដើររើកំប៉ុងហ្នឹងហើយមួយថ្ងៃបានម៉ែថ្ងៃបាន5000មួយថ្ងៃបាន5000ហើយពេលដើរហើយគេងនៅណាវិញដេកតាមបងដេកតាមបងហ្នឹងអឺអត់ខ្លាចគេវាយគេអីទេ ខ្លាចដែរបាទអឺហើយចឹងគ្រើតែកំប៉ុងលក់ហើយទិញបាយហូបទិញអីនៅណាទិញនៅសាអាយុម៉ានហើយអូនអាយុ15 15ឆ្នាំបាទមានបានទៅរៀនអក្សរហ៎រៀនបាទរៀននៅណានៅសាលាឈើសាលាណាឈើឈើបរិញ្ញាបត្រសាសនាយេស៊ូវចឹងហ៎រៀនតាមសាសនាយេស៊ូវ ហើយសម្លៀកបំពាក់ឯងຕົកនៅណាចុះគេលួចអស់គេលួចអស់ហើយបាទហេកំសត់មែអូនមានអ្នកមកលួចបងឯងទៀតណោះអត់ហើយហើយមានមួយជើងមានឯពាក់ទេហើយមកទឹកនៅណាមួយទឹកនៅស្ថានីយ៍ពងខ្ញុំហើយអាហ្នឹងមួយយកយកដួសឲ្យគេមិនហ្នឹងបានតែដួសត្រីទុកដួសសម្រាប់នៅក្នុងនេះបាទដួសសម្រាប់បាទដួសសម្រាប់គេឲ្យប្រើទៅប្រើហូបបាយនៅ នៅមិនទាន់ហូបបាយទៀតហើយដើរតែម្នាក់ឯងមានគ្នាគ្នាទេមានអ៊ំដើរមួយអញ្ចឹងហ៎អូហើយដើរតែរើកំប៉ុងហើយម៉ោងប៉ុន្មានអូនចូលគេម៉ោង1អី1យប់បងអឺនេះកន្លែងណាគេកន្លែងនោះឬក៏តបងកន្លែងណាបងមកកន្លែងកន្លែងដើរទៅកន្លែងនឹងដេកកន្លែងនេះហើយអូនឯងដើររើនឹងរងថ្ងៃហ្មងឯងជុំការរើជុំការអត់ ចឹងហ៎ហើយម្ដាយមីងហ្នឹងមីងបកើអីតាមអត់ទេហ៎អ៊ំបងថ្លៃបានអញ្ចឹងហ៎ហើយគោកំសត់ម៉ែអូនហើយខោអាវមានច្រើនអត់គេលួចអត់គេលួចអញ្ចឹងបើសិនបងចាំមានគេជួយអីគេមានខោអាវអីឲ្យទៅរត់អញលេងណាមកកន្លែងហ្នឹងមកដុំដុំហ្នឹងហ៎ស្មានហ្នឹងឃើញហ៎ស្មានខ្ញុំនៅហ្នឹងរហូតតែអនឯងដើរទៅហៅកំប៉ុងលក់ឯងអត់មាន ជក់ថ្នាំជក់អីហ៎មកជក់អូនទេអ្ហ៎បាទចឹងខំរៀននេះខំតស៊ូណាអូនបាទហើយមានអនាគតណាអូនសម្លាញ់បាទណាជីវិតត្រូវតស៊ូចឹងណាយើងកពីកពីហើយចឹងម្ដាយស្លាប់ចោលប្រហែលឆ្នាំអូម្ដាយរត់ចោលតាំងពីអូននៅទូទេបាទហើយប៉ាខ្ញុំទំស្លាប់ដែរប៉ាស្លាប់ពីកាលចិត្តមួយខែអូគាត់កើតទេប៉ាស្លាប់អូនគាត់ក៏ប្រះ ម្ដាយនឹងរត់ចោលបាត់ទៅឯងនៅជាមួយប៉ាអញ្ចឹងណាទុំតាប៉ាស្លាប់ចោលអូយដាច់ដល់ហើយជូនពរឲ្យអូនមានសំណាងណាអូនណាឲ្យលក់បានទៅ5 5000លក់ជុំកាបាន9អូនេះបងចំបងឲ្យលក់ហើយជូនពរឲ្យមានសំណាង មានសុខភាពល្អណាអូនណាឲ្យធំឡើងមានសំណាងណាហេអរគុណ